បាទសួស្តីបងប្អូនទាំងអស់គ្នា មកកាន់ Channel Talk បាទថ្ងៃនេះខ្ញុំមកបញ្យលនឹងពីរបៀបបាទពីរបៀបធ្វើ EM អតិសកំប្រានបាទសម្រាប់សត្វចិញ្ចឹមឬក៏រុក្ខជាតិរបស់ដំណាំរបស់យើង ផងដែរបាទបងប្អូនអញ្ចឹងសូមបងប្អូនជើញទស្សនាទាំងអស់គ្នាអញ្ចឹងខ្ញុំមកបង្ហាញបាទ ខ្ញុំមកបង្ហាញពីរបៀបធ្វើ EM បាទអញ្ចឹងយើងមានវត្ថុធាតុដើមវត្ថុផ្សំហ្នឹងមានអីខ្លះបាទអញ្ចឹងមានស្ករនោះ1គីឡូបាទស្ករក្រហម1គីឡូបាទហើយនឹងទឹកដោះគោជូរអែមនេះបាទប្រភេទនេះបាទទឹកដោះគោជូរអែមហ្នឹងមួយដបមួយដបបាទហើយនឹងទឹកបាទហើយនឹងទឹក6លីត្រហ្នឹងហើយទឹក6លីត្រ ហើយវត្ថុដែលត្រូវត្រៀមដាក់គឺមានដបបាទនេះដបសម្រាប់យើងធ្វើរួចហើយយើងយកដាក់បាទដបប្រភេទហ្នឹងត្រូវបិទគម្របឲ្យជិតបងប្អូនហ្នឹងហើយដបត្រូវបិទគម្របឲ្យជិតផងដែរបាទហើយចានដែកបាទចានដែកសម្រាប់លាយ បាទហ្នឹងហើយចានដែកសម្រាប់លាយអញ្ចឹងទឹក6លីត្រហ្នឹងយើងអឺបាទយើងបែងចែកយកទឹក1លីត្រនឹងយកទៅដាំឲ្យឲ្យពុះសិនបាទ ឲ្យពុះឲ្យពុះសិនដើម្បីធ្វើការលាយដើម្បីធ្វើការលាយស្ករនេះឲ្យឲ្យឲ្យវារលាយបានល្អបាទឲ្យវាកើតមេឡើងមេបានល្អបាទអញ្ចឹងទឹកក្តៅអ៊ុនអ៊ុនបាទបាទអញ្ចឹងទឹកក្តៅអ៊ុនអ៊ុន1លីត្រតែយើងរំលែកពី5លីត្រហ្នឹងមកបាទយក 1លីត្រយកមកដាំឲ្យឲ្យបាទឲ្យក្តៅអ៊ុនអ៊ុនបាទណាទឹកនេះគឺបាទក្តៅអ៊ុនអ៊ុនហ្នឹងហើយអញ្ចឹងអឺបន្ទាប់មកគឺយើងអឺស្ករបាទយើងដាក់ស្ករលាយហ្នឹងហើយយើងដាក់ស្ករលាយកថ្នោតលាយបាទ1គីឡូ បាទចង់ប្រាប់បងប្អូនផងដែរថា EM នេះមានប្រយោជន៍មែនទែនបាទយើងអាចយកទៅប្រើលើអឺស្រោចនឹងដំណាំអីវ៉ាន់បាទឬក៏ពិសេសនោះគឺខ្ញុំចាំមន់បាទចាំមន់ចឹងខ្ញុំយកឲ្យលាយទឹកឲ្យមន់ផឹកបាទដើម្បីជួយ រំលាយអាហារដើម្បីជួយបង្កើតអតិសកម្មប្រានក្នុងក្នុងកាពះពោះវៀនរបស់ សัตว์ចិញ្ចឹមរបស់យើងកុំឲ្យវាឈឺបាទជួយរំលាយអាហារជួយ សម្អាតកាពះពោះវៀនរបស់វាឲ្យបានល្អបាទ មករៀងស្អិតបន្តិចមកស្ករបាទរូបមន្តមួយនេះខ្ញុំប្រើបាទប្រើស្ករដល់តែ1គីឡូឯណោះដើម្បីឲ្យវាបាទដើម្បីឲ្យវាបាន ប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់បាទកុំឲ្យវាខកបំណងអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងការ ធ្វើ EM នេះដែរយើងប្រយ័ត្នដើមទុនរបស់យើងបើយើងទៅទិញបាទទៅទិញតាមកន្លែងគេលក់ថ្នាំកសិកម្មអីផ្សេងផ្សេងអញ្ចឹងវាថ្លៃណាបាទហ្នឹងហើយវាថ្លៃបាទវាថ្លៃ1លីត្រដល់ទៅតែ10000រៀលឯណោះបាទយើងទិញគេ1លីត្រ10000រៀលបាទ តែនេះយើងធ្វើអញ្ចេះយើងចំណាយដើមទុនអត់ដល់អស់10000រៀលទេបាទស្ករនេះតាម1គីឡូប្រហែល3500បាទហើយនឹងទៅដោះគោអឺដោះទៅដោះគោជូជូដល់តូចនោះគឺប្រហែលជា1000រៀលទៅចោះបាទហ្នឹងហើយអញ្ចឹងយើងអស់ប្រហែលជា4 1500រៀលបាទយើងចំណាយដើមទុនតែប៉ុណ្ណឹង ចឹងខ្ញុំដាក់ថង់កោចូលទៅដែរអត់អីទេបាទវាវាជាប់ស្ករនៅក្នុងហ្នឹងបាទអញ្ចឹងយើងកោបាទយើងកោទាល់តែតែរលាយបាទកោទៅស្ករនេះទាល់រលាយទៅហើយបើសិនជាបាទទឹកទឹករៀងត្រជាក់បន្តិចបានបានដាក់ដោះគោចូលទៅបាទអញ្ចឹងស្ករក្រហមហ្នឹងវាមានតួនាទីបង្កើតអតិសកម្មប្រានបាទ កើតជាមេអតិសកំប្រានមេជីវិតហ្នឹងហើយជាមួយនឹងតដោះគោនេះបាទជាមួយតដោះគោនេះវាបង្កើតមេជីវិតបាទមេជីវិតអតិសកំប្រានហ្នឹងអឺដើម្បីចិញ្ចឹមចិញ្ចឹមបាទចិញ្ចឹមសរីរាង្គសត្វឬក៏សរីរាង្គរុក្ខជាតិបន្លែផ្លែផ្កាយដែលយើងត្រូវការដាំដំណាំអីផ្សេងផ្សេងអញ្ចឹងបាទបងប្អូនហ្នឹង ចឹងការធ្វើអឺការធ្វើអឺ PM នេះ មានប្រយោជន៍មែនតើបាទអឺចង់ប្រាប់បងប្អូនផងដែរ EM នេះវាបានផលិតខ្យល់អុកស៊ីសែនបាទវាបានផលិតខ្យល់អុកស៊ីសែនអឺដូចជានៅ ក្នុងទឹកបាទបានល្អផងដែរបាទ បាទគោបានពេលគោมันអាចយកយកដៃគោដោយផ្ទាល់បានទេបាទគេត្រូវយកឈើបាទឈើបាទឈើគោបាទឈើឬវែកក៏បានដែរបាទអឺទឹកដែលបងប្អូនឃើញនេះគឺខ្ញុំដាក់លើស1លីត្របន្តិចហ្នឹងហើយ អញ្ចឹងស្ករនឹងទឹកនេះស្ករ1គីឡូហើយនឹងជាមួយនឹងទឹកនេះវាចូលសរុបទៅវាឡើង2បាទ2 2លីត្រហើយបាទអញ្ចឹងអឺ6លីត្របូកនឹង1លីត្រវាឡើង7លីត្របាទទាំងអស់គឺអឺតែយើងបាន គឺយើងយើងយើងបានទឹក EM 7លីត្រណាបងប្អូនហ្នឹងហើយ7លីត្រហ្នឹងបើសិនជាយើងទៅទៅទិញគេវាថ្លៃណាហ្នឹងហើយ ថ្លៃគួរសមដែរបាទអញ្ចឹងបើយើង ធ្វើតាម តាមរបៀបការណែនាំរបស់ខ្ញុំនេះគឺវា ចំណាយដើមទុនអស់ត្រឹមតែ5000រៀលឲ្យតែប៉ុណ្ណឹងបាទយើងទៅទិញមកអស់តែ5000រៀលប៉ុណ្ណឹងយើងអាចបាន EM បាទបានទឹក EM គុណភាពល្អហើយបាទ យល់ដៃលុបបន្តិចបាទទឹករៀងហ្នឹងហើយទឹកទឹកអឺទឹកនេះរៀងរៀងត្រជាក់ហើយបាទរៀងត្រជាក់ហើយខ្ញុំធ្វើការចោះទៅដោះគោដាក់ចូលទៅបាទណាបាទនេះគឺទឹកដោះគោហ្នឹងដោះគោឲ្យជូអែមបាទបាទទឹកដោះគោនេះទៀតសាប់វា វាបង្កើតបាទវាបង្កើតអឺជីវិតបាទជីវិត អាទិសខំប្រានបាទបង្កើតមេជីវិតយ៉ាងច្រើនបាទបង្កើតបាននៅខ្យល់អុកស៊ីសែនអឺបានល្អផងដែរបាទវា EM នេះបើនិយាយទៅវាមាន ប្រយោជន៍បាទបើយើងយកទៅប្រើអឺក្នុងបែប កសិកម្មលំអផ្សេងផ្សេងអីក្នុងទូកញ្ចក់ក្នុងទូអីបាទគឺបានដូចគ្នាបាទគឺវាជួយបង្កើតអុកស៊ីសែននៅ ក្នុង ទឹកបាទបាទអញ្ចឹងស្ករលាយអស់ហើយបងប្អូនហ្នឹងហើយស្ករលាយអស់ខ្ញុំចាក់ទឹកយើងធម្មតាចូលទៅ ម4លីត្រទៀតហ្នឹងថែម4លីត្រទៀតបាទឃើញថាចានដៃរបស់ខ្ញុំនឹងទូចមែនតែនបាទបងប្អូនពេញហើយឥឡូវហ្នឹងហើយចឹងខ្ញុំកោវាសពបាទ បាទអញ្ចឹងរូបមន្តបាទរូបមន្តដែលមួយនេះ បាទមាន តែប៉ុណ្ណឹងបាទមានស្ករក្រហមបាទមានទឹកដោះគោជូរហើយនិងទឹកក្តៅអ៊ុនអ៊ុនបាទលាយចូលគ្នាបាទទឹកក្តៅអ៊ុនអ៊ុនហ្នឹងគឺ6លីត្របាទស្ករក្រហមហ្នឹង1គីឡូបាទ1គីឡូហើយនឹងទឹកដោះគោជូរអែមហ្នឹងគឺ1ដបតូចបាទ បាទបងប្អូនបាទឥឡូវខ្ញុំបានធ្វើការច្រកដបអស់ហើយបងប្អូនហ្នឹងហើយធ្វើការច្រកដបអស់ហើយខ្ញុំបង្ហាញបងប្អូនបាទអ្នកអូនៅអត់ទាន់ដឹងបាទខ្ញុំបង្ហាញច្រកដបបាទអញ្ចឹងខ្ញុំច្រកដបហើយអញ្ចឹងកាន់យើងច្រកយើងទុកចន្លោះបាទ យើងទុកចន្លោះអឺចន្លោះដើម្បីឲ្យខ្យល់ខ្យល់អុកស៊ីសែនខ្យល់អាកាសបាទវាវាវាមានហ្គាសបាទអញ្ចឹងនៅពេលវាចាប់ដើមដំណើរមេជីវិតនៅក្នុងនេះវាចាប់ដើមដំណើរការហើយគឺមានហ្គាសខ្លាំងមែនតែនបាទគឺមានហ្គាសខ្លាំងមែនតែនបាទអញ្ចឹងយើងត្រូវរោគដបដែល មានភាពធន់ស្វិតបាទមានភាពធន់ធន់ស្វិតនឹងកម្លាំងជំរុញរបស់វាបាទ អឺបាទអញ្ចឹងអឺមានប៉ុណ្ណេះទេបងប្អូនហ្នឹងហើយយើង ត្រូវរក្សានៅ ក្នុងម្លប់ហ្នឹងហើយយើងត្រូវយកវាទុកក្នុងម្លប់ក្នុងរយៈពេល15ថ្ងៃបាទអញ្ចឹងយើងរក្សាវានៅក្នុងម្លប់រយៈពេល15ថ្ងៃបាទអញ្ចឹងក្រោយ15ថ្ងៃនេះគឺយើងអាចយកមកប្រើការបានហើយ បាទអញ្ចឹងអានេះគឺខ្ញុំធ្វើអានេះខ្ញុំបង្ហាញបងប្អូនខ្ញុំធ្វើពីវគ្គមុនបាទពីលើកមុនហ្នឹងហើយពីលើកទី1ដែលខ្ញុំមិនទាន់ដឹងលទ្ធផលនៅឡើយពេលដែលខ្ញុំបានដឹងលទ្ធផលហើយខ្ញុំបានធ្វើคลิปនេះចែកជូនបងប្អូនបាទនេះគឺអអអឺវាប្រើបានបាទបានជោគជ័យទៅហើយដែលខ្ញុំបានធ្វើពីមុនមកបាទអញ្ចឹងនេះគឺជាបាទ វាជា EM ដែលខ្ញុំបានធ្វើពីមុនមកអញ្ចឹងបាទគឺមានគឺវាមានបាទនេះហ្គេមសូវមានទេបងប្អូនហ្នឹងហើយបាទអឺ EM ដែលល្អបាទគឺវាមានឡើងពពុះបាទនៅពេលដែលយើងបើកគម្របនេះហើយវាធាក់មានជាតិ ជាតិហ្គាសឡើងមកហើយឡើងពពុះដូចនេះបាទហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនណា ដែល ធ្វើទៅដែល EM ឡើងមានពពុះក្រាមក្រាមជាប់ នៅលើដបហ្នឹងហើយហ្នឹងហើយគឺគឺជាមេជីវិតអតិសកំប្រានហ្នឹងហើយអញ្ចឹងមេជីវិតអតិសកំប្រាននេះវាមាន ចំណែកសំខាន់ក្នុងការធ្វើឲ្យកោសិកាផ្សេងផ្សេងលូតលាស់នឹងធ្វើឲ្យកោសិកាផ្សេងផ្សេងលូតលាស់បានយ៉ាងល្អបងប្អូនបាទ បាទអ្វីដែលខ្ញុំចង់បញ្យល់បងប្អូន មានតែប៉ុណ្ណេះបាទគឺចប់ហើយ បាទសូមអរគុណសូមជម្រាបលា